សូមគោរពនិងជម្រាបសួរដល់ fan page ក៏ដូចជា friend ទាំងអស់គ្នាទាំងបងទាំងប្អូនទាំងលោកយាយលោកតាទាំងអស់ដែលបានស្គាល់ page តារាខ្មែរឆ្នាំ1997ដល់ឆ្នាំ2000នៅក្នុងពេលនេះផងដែរដែលខ្ញុំគឺជា admin ផ្ទាល់នៅក្នុង page មួយនេះខ្ញុំចង់លើកយកក៏ដូចជាធ្វើការលើកយកនៅបទសម្ភាសមួយរបស់ម្ដាយរបស់រាស្មាច់ដែលគាត់បានសម្ភាសទៅកាន់ទស្សនាវដ្ដីអន្តរទេវីនៅក្នុងឆ្នាំ2000 គឺក្នុងកំឡុងពេលមួយសប្តាហ៍ក្រោយពេលដែលអ ுக ្រិតជនគឺលោករ៉ាស្មាច់ដែលមានឈ្មោះពិតថាសោមនារាត្រូវបានចាប់ខ្លួនដោយអ្នកស្រីបានលើកយកធ្វើការចុះផ្សាយនៅក្នុងទស្សនាវដ្តីអន្តរទេវីឆ្លៀតក្នុងឱកាសនេះផងដែរខ្ញុំសូមអំពាវនាវដល់ friend ទាំងអស់គ្នាក៏ដូចជា fan ទាំងអស់ដែលគ្រប់គ្រងនៅ page មួយនេះ សូមកុំមានការយល់ច្រឡំដែលខ្ញុំបានធ្វើការផ្សព្វផ្សាយនេះឡើងមិនមែនទទួលចង់បានតែប្រជាប្រិយភាពពេកក៏ដូចជាធ្វើការនិយាយឲ្យពាក់ព័ន្ធនឹងបញ្ហានយោបាយគឺខ្ញុំសូមបដិសេធទាំងស្រុងសូមមេត្តាកុំយកឈ្មោះខ្ញុំក៏ដូចជាភេកខ្ញុំ ទៅពាក់ព័ន្ធបូកលោក រួមជាមួយនឹងបញ្ហានយោបាយគឺខ្ញុំសូមធ្វើការបដិសេធ អ្វីដែលខ្ញុំចង់ផ្សព្វផ្សាយឡើងព្រោះថាខ្ញុំគឺជាកូនខ្មែរម្នាក់ហើយខ្ញុំក៏ស្រឡាញ់នៅវិស័យសិល្បៈតកតងនឹងបញ្ហាពាក់ព័ន្ធអរាចាស់ចាស់ដែលខ្ញុំចង់ធ្វើការស្រាវជ្រាវឡើងហើយឆ្លៀតក្នុងឱកាសនេះផងដែរបើសិនជាបងប្អូន បងបងអូនអូនដែលគាត់មាននៅសាលទស្សនវិស័យប្រជាប្រិយអង្គរធំអន្តរទេវីជាដើមគឺគាត់អាចតកតងមកកាន់ page របស់ខ្ញុំបានខ្ញុំចង់បានចាប់ពីឆ្នាំ1996ដល់ឆ្នាំ2001 នៅក្នុងរាត្រីដ៏សែនត្រជាក់មួយនេះផងដែរយើងចូលដល់រដូវរងាហើយអញ្ចឹងគឺខ្ញុំបាន លើកយក នៅរឿងពិតមួយរបស់ អក្រិតជន គឺសោមនារាហៅរាស្មាច់ដោយលើកយកជាការនិយាយយកតែម្ដងព្រោះថាការសរសេរចំណាយពេលយូរពេលខ្លះក៏វា ខុសនៅអក្ខរាវិរុទ្ធផងដែរដូច្នេះដើម្បីកុំឲ្យខាត់ពេលខ្ញុំសូមធ្វើការនិទានយកទៅតែម្ដង តាមរយៈបទសម្ភាសរបស់អ្នកម្ដាយលោករាស្មាច់ រ៉ាស្មាច់គឺជាកូនកសិករម្នាក់ដែលមានអ្នកម្ដាយឈ្មោះថាអ្នកស្រីអ៊ំយ៉ងលោកឪពុកឈ្មោះសុកស្ដើងដែលលោក មានទីលំនៅគឺភូមិរមាំងថ្កោលឃុំឫស្សីចង្រុកស្រុកស្វាយទៀបខេត្តស្វាយរៀងដែលលោកមានបងប្អូនចំនួន7នាក់ដែលហើយរ៉ាស្មាច់គឺជាកូនទី3ក្នុងចំណោមគ្រួសារផងដែរអ្នកស្រីអ៊ំយ៉ងបានរៀបរាប់ ថាក្នុងរបបប៉ុលពតនោះគឺខ្មែរក្រហមបានជំលះអ្នកស្រីឲ្យទៅរស់នៅខេត្តបាត់ដំបងឯណោះ ក្រោយថ្ងៃរំដោះគាត់ក៏បានរស់នៅទីក្រុងភ្នំពេញដោយមិនបានទៅរស់នៅឯស្រុកកំណើតវិញទេដំបូងនោះគឺគាត់រស់នៅឯក្បែររោងកុនហែមជាតិក្រៅមកក្រៅមកទៀតនោះគឺផ្ទះគាត់នោះក៏បានលក់ជាបន្តបន្តបដូរពីកន្លែងមួយទៅកន្លែងមួយ ទៅ ក្នុងរបៀបថាគាត់ធ្វើចំនួនពីមួយកន្លែងទៅមួយកន្លែងហើយមុខរបររបស់គាត់នោះគឺគាត់រកស៊ីជាការលក់នៅ ការអីវ៉ាន់ចាប់ហួយ បន្តិចបន្តួចតែប៉ុណ្ណោះបន្ទាប់មកទៀតគឺគាត់បានលេងតុងទីន មានន័យថាគាត់ធ្វើជាកូនតុងទីនគេទេគាត់មិនមែនជាមេតុងទីនទេហើយចុងក្រោយ នោះគឺគាត់លក់ធ្វើការរកស៊ីលក់ដូរនៅ ខាងអាវជជុះរហូតដល់សប្តាហ៍ថ្ងៃក្នុងឆ្នាំ2000នោះឯងមិនមែនឥឡូវទេណាហើយអ្នកស្រីអ៊ំយ៉ងនោះក៏គាត់បានរៀបរាប់បន្តទៀតថារាស្មាច់ហ្នឹងគឺដំបូងឡើយគាត់អឺឲ្យកូនគាត់នឹងចូលរៀននៅសាលាបឋមសិក្សាបដិវត្តន៍ បន្ទាប់មកក៏គាត់បានបដូរឲ្យរាស្មាច់នោះទៅរៀននៅឯសាលាបឹងតបែកវិញព្រោះថាផ្ទះរៀងឆ្ងាយហើយអត្តចរិតរបស់រាស្មាច់កូនរបស់គាត់នោះគឺថា slot boat សុភាពរៀបសាតែមើងម៉ាត់ហើយគេមិនដាល់ចេះកិច្ចវេះសាលាអ្វីនោះទេ ប៉ុន្តែស្របពេលដែលបានផ្លាស់ប្ដូរឲ្យរាស្មាច់នោះចូលរៀននៅក្នុងសាលាបឹងតបៃគឺរាស្មាច់បានផ្លាស់ប្ដូរទាំងស្រុងដោយការខ្សែគប់របស់មិត្តភ័ក្តិធ្វើឲ្យគាត់លងខ្លួនរហូត មកទល់នឹងសពថ្ងៃបច្ចុប្បន្នមានឈ្មោះថាជាអ ுக ្រិតជនដោយទាំងគាត់បានទទួលមរណភាព បាត់ទៅហើយនោះផងដែរធ្វើឲ្យឈ្មោះរបស់គាត់មានការរៀប ព្រិចភាយសោះសាយថាគាត់ជាអ ுக ្រិតជនជាដើម ដែលការសិក្សារបស់គាត់គឺគាត់បានចាញ់បាយកលមានន័យថាគាត់បានធ្លាក់ក្នុងការលួងលោមរបស់ពួកម៉ាក់របស់គាត់គឺគាត់បានមិនបានចូលសាលារៀនដិតដល់ទេគាត់គេចវេះពីផ្ទះដំបូងគឺគាត់បានគេចវេះពីផ្ទះក្នុងមួយថ្ងៃអញ្ចឹងគឺគាត់បានគេចមួយថ្ងៃកន្លះម៉ោងឬក៏មួយម៉ោងគឺគាត់មិនមានពេលគាត់មិនបានមកផ្ទះទេគឺគាត់ខុសពេលវេលាម៉ោងសិក្សាចេញគឺគាត់មិនបានមកផ្ទះគឺគាត់ដើរលេងគេចអស់ពី ម៉ោងក៏គាត់ចូលដល់មួយថ្ងៃមួយថ្ងៃដល់ពីរថ្ងៃដល់បីថ្ងៃធ្វើឲ្យម្ដាយរបស់គាត់បានមានបញ្ហាពិបាកចិត្តនិងធ្វើការស៊ើបសួរតាមរយៈសាលារៀនលោកគ្រូបង្រៀនផ្ទាល់ពេលនោះហើយបានគាត់ទៅដឹងថារាស្មាច់គឺពិតជាបានកិច្ចវេសសាលាមិនបានចូលរៀនពិតមែនធ្វើឲ្យគាត់មានការបារម្ភជាខ្លាំងក្រោយពេលដែលរាស្មាច់បានចូលផ្ទះក្រោយបាត់ខ្លួន2ថ្ងៃដែលគាត់ដើរលេងនោះពេលដែលមកដល់ផ្ទះវិញគឺអ្នកម្ដាយរបស់គាត់បានព្យាយាមលួងលោមគាត់ឲ្យគាត់ព្យាយាមរៀនសូត្រទៅព្រោះថាការសិក្សានឹងធ្វើជីវិតរបស់គាត់ត្រចះត្រចង់ តែផ្ទុយទៅវិញដោយពាក្យចាស់លពលថាចាក់ទឹកនៅលើក្បាលទៀតដូច្នេះឯងគឺរាស្វាច់មិនបានធ្វើតាមគាត់នោះទេនៅតែបន្តកិច្ចវេះសាលាក៏ដូចជាកិច្ចវេះការសិក្សារហូតមិនព្រមចូលរៀនកិច្ចម៉ោងសិក្សារហូតដល់បាត់ពីមួយថ្ងៃទៅដល់មួយខែ ពីមួយខែទៅដល់មួយឆ្នាំ ហើយនឹងរឿងចុងក្រោយទៀតនោះគឺក្រោយពេលដែលរាស្មាច់បាត់ដល់រយៈពេលមួយមួយអាទិត្យក្រោយពីបាត់3ថ្ងៃគឺគាត់លោតដល់បាត់មួយអាទិត្យបាត់មួយអាទិត្យពេលដែលរាស្មាច់មកដល់ផ្ទះវិញគឺអ្នកម្ដាយរបស់គាត់នោះបានលួងលោម និយាយនៅការផលប្រយោជន៍ពីការសិក្សាក៏ដូចជាចុងក្រោយលួងលោមទិញម៉ូតូស៊េរីទំនើបឲ្យគាត់មួយគ្រឿងដែលមានតម្លៃ1300ដុល្លារនៅដើមឆ្នាំ1997ឲ្យរាស្មាច់ជិះទៅសាលាទៀតផងតែក្រោយពេលដែលគាត់ទិញទៅឲ្យរាស្មាច់គឺរាស្មាច់នៅតែបន្តកិច្ចសាលាដដែលហើយត្រឹមតែមួយខែប៉ុណ្ណោះម៉ូតូនោះក៏ត្រូវរាស្មាច់លក់ចាយទៀត ក្រោយពេលដែលរាស្មាច់បាត់មួយសប្តាហ៍ម្ដាយទិញម៉ូតូរួចហើយគឺបាត់ចូលដល់រយៈពេល10ថ្ងៃ10ថ្ងៃឈានដល់មួយសប្តាហ៍2សប្តាហ៍3សប្តាហ៍រហូតដល់រាប់ខែគឺរាប់ឆ្នាំបន្ទាប់មកក៏ឈានទៅដល់ថ្ងៃទី5ទៅ7កក្កដាឆ្នាំ1997គឺជាថ្ងៃដែលបំផ្ទុះក្របបែករដ្ឋសភាជាតិនោះ គឺក្រោយតែមួយខែទេរាស្មាច់បានបង្ហាញមុខមកដល់ផ្ទះវិញធ្វើឲ្យគាត់មានភាពសប្បាយចិត្តជា ខ្លាំងគាត់ក៏មានគំនិតគិតថាគាត់នឹងបញ្ជូនរាស្មាច់ឲ្យទៅរៀននៅក្រៅប្រទេសព្រោះគាត់ក៏មានសាច់ញាតិរស់នៅឯប្រទេសអូស្ត្រាលីផងដែរតែការគិតរបស់គាត់គឺខុសទាំងស្រុងគាត់គ្រាន់តែចង់ឲ្យរាស្មាច់ចេញទៅប្រទេសអូស្ត្រាលីដើម្បីធ្វើការរៀនសូត្រតែប៉ុណ្ណោះតែមិននឹកស្មានថាការដែលរាស្មាច់ចាក់ចេញទៅនោះគឺរាស្មាច់មិនបានចូលរៀនក៏ដូចជាធ្វើតាមអ្វីដែលគាត់ណែនាំដល់បងប្អូនដែលគាត់រស់នៅឯ នាយសមុទ្រប្រទេសអូស្ត្រាលីនោះទេគឺរ៉ាស្មាច់បានបែកគំនិតទៅរៀនធ្វើចារកម្មធ្វើឲ្យគាត់គិតខុសហើយគាត់យល់ច្រឡំទាំងស្រុងសូម្បីតែតាំងពីដំណឹងគាត់ជូនរ៉ាស្មាច់ទៅប្រលានយន្តហោះពោចន្ទង់ក្នុងឆ្នាំចុងឆ្នាំ1997នោះហើយក៏គាត់បាត់ដំណឹងរ៉ាស្មាច់សូនឆឹងដោយគាត់នៅតែរំពឹងថារ៉ាស្មាច់កូនគាត់គឺនៅតែរៀននៅប្រទេសអូស្ត្រាលីដដែលតែតាមពិតនោះគឺរ៉ាស្មាច់បានលួចមកដល់ស្រុកខ្មែររួចទៅហើយក្រោយពេលដែលលោករៀនចេះដឹងសពគ្រប់ពីវិធីធ្វើចារកម្ម លុះក្រោយពេលតារាស្មាច់មកដល់ស្រុកខ្មែររួចហើយគាត់ក៏មិនជឿដែរព្រោះថាមានសាច់ញាតិក៏ដូចជាមិត្តភ័ក្តិរបស់គាត់ខ្លះខ្លះបាននិយាយបន្លឺឡើងល្វើយល្វើយធ្វើឲ្យគាត់ចាប់អារម្មណ៍មិនស្ទើរនោះដែរក្នុងរយៈពេលនោះអ្នកស្រីក៏បានបញ្ជាក់ដែរថាក្រោយសកម្មភាពបន្តបន្ទាប់ទៀតនោះគាត់ក៏មិនដែរដឹងដែរព្រោះរាស្មាច់មិនដែរចូលផ្ទះអូខេភាពបន្ត